អាធំណាស់អីទេការចឹងគឺបបទៅជាណូយូឡោះយូឡោះបងខ្ញុំបងខ្ញុំខ្ញុំសួរដល់ជាសួស្ដីណាស់ទេខ្ញុំមកលេងចូលទៅមកកាន់វីដេអូថ្មី ចឹងថ្ងៃហ្នឹងយើងនឹងមក challenge គ្នាដើម្បីលេងហ្គេមទីពាកប៉ុន្តែការទីពាកលើកនេះគឺយើងប្រើសំឡេងសុតយើងអត់ប្រើកាយវិការអាចប្រើតែក្បាលតិចតួចអីអាហ្នឹងបានហើយភីវកិត្តិយសដែលចូលរួមជាមួយយើងលើកនេះគឺមាន Jain Yumi Nika Niga តបមកយើងជួបជាមួយនឹង Zik រ៉ូរ៉ូហើយនឹងប៊ុនលេងហើយប្រព័ន្ធយើងមិនដាក់យូរពេកទេព្រោះខ្ញុំដឹងថាអ្នកទាំងអស់គ្នាសូវជួយមើលប្រព័ន្ធម៉ានេះ ដោយសារតែយើងបានសម្ដែងសម្រួលគ្នាហើយយើងថាប្រប្រជាអ្នកធ្វើសលេងឲ្យស្រីស្រីជាអ្នកទាយបាទគឹកគឹកគឹកគឹកគឹកគឹកសំឡេងស្បែកជើងចិត្តអីចិត្តអីចិត្តអី chưa cay mm, yes. Hol Nangsup hol Mì hol Yes, okay Trúng Trúng Trúng Sầm lấy lan No, no, no. Ah. ត្រឹមសឺសឺសំឡេងសំឡេងកាយបកងសំឡេងជួយចិត្តចិត្តត្រូវហើយចិត្តត្រូវហើយ No no no បកងទឹកទឹកត្រឹមអឺហ្នឹងហើយបកងបកងគ្រុកគ្រុក 줍줍줍줍 skip បានអត់លោកអត់បានទេឥឡូវ skip សិនចាំ skip សិនតែទៀតមកវិញតតតតតតតតតតតតបដាប់ស្មាន Yes ឥឡូវចឹងយើងមកធ្វើអាអាដៃធាត់ចេញមិញ របស់របស់អូនរបស់របស់កាសៀវ Yes អូនកាសៀវរយៈពេលយើងគឺ7នាទីអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវសូមសាគមក្រុមទី2 Boom Boom bung mó nó bung bung không bay à, nhảy lên nhảy lên ok trời anh ơi bảy á <laughs> Bạn bên mình ôi Ôi Ôi Ôi Ôi Mày là Ok, đầu Sứt Bọc bọc bọc bọc Sứt Bọc bọc bọc ឥឡូវខ្ញុំសុំសាកឥឡូវខ្ញុំសុំសាកធ្វើឲ្យមួយជួយជួយជួយអូខេទូទូទូទូទូសឹកសឹកទូខ្ញុំលើតែខ្ញុំភ្លេចខាត់អីគេទូទូទូទូទូទូ អូខេថ្មីក្រឹបក្រឹបក្រឹប Yep xôn vậy Tránh thử, tránh thử, Yeah! Dạ, Mẹ sao bay chân lập ta vanh lập ta khỏi lập ta khỏi vanh thưa là đã ban thử mà nhé. Phèm này ti này sao pin ti tiết diện thêm không ti người. Wow, ừ. nó đưa. Thôi. Ấy dạ dạ. ចាំមើលចាំមើលបងចូលអ្នកភីចាំមើលខ្ញុំចាំមើលខ្ញុំខ្ញុំបកាយកាពីទូទូទូទូទូទូទូទូទូ And his name is ទូទូទូទូទូទូចាំចាំចាំចាំចាំទូទូទូអូយមកឃើញខ្ញុំនៅ Ủa, à, à, à, à, à, អឺខ្ទេងខ្ទេងខ្ញុំអត់ខាញ់ខ្ទេងអាយកុំភ្លេចខ្ទេងមកខ្ទេងខ្ទេងឈិងឈិងឈិងអេលីយ៉ាលៀបអេលីយ៉ាគ្រួយពីរប្រើរយៈពេលអស់8នាទី40វិនាទីជាងមកដែរក្រុមទី 3អាចយកឈ្នះក្រុមទី2ឬក្រុមទី1បានដែរឬទេបាទឥឡូវកុំឲ្យខាត់ពីយូរយើងសូមអញ្ជើញក្រុមទី3អ្នកទាំងអស់គ្នាជួបជាមួយនឹងក្រុមទី3 របស់អូម៉ៃពីងប៉ុងអឺ yes ម៉ៃពីងប៉ុងបាទទី2ចាក្លឹកក្លឹកក្លឹកក្លឹកក្លឹកត្រឹងស្អីដាក់បលាខោអើទឹកទឹកទឹកទឹកទឹកទឹកទឹកត្រនេះកាយ៉ាយ៉ាយ៉ានេះលកានេះលកានេះលកាចំមិនណាក់នំនេះផ្ទះដៃអូខេអានេះអូយ ធំធំមកហើយឆ្លាតឆ្លាតទៅជួយដែរមកអឺអានឹងរបស់ឧបករណ៍ជំនាញមែនហ្នឹងហើយហ្នឹងហើយហ្នឹងហើយហេហេហេយើងមានសិលតែធ្វើសលេងទេខ្ញុំខ្ញុំស្គាល់ប៉ុន្តែខ្ញុំមិនដឹងនឹងហៅអីគេនឹងខ្លោយនឹងមិនខ្លោយនឹងមិន

ចោលទៅសេចសេចអីដែលយើងកាត់ចោលទៅកាន់តែច្រើនកាន់តែល្អគេទូចហ្នឹងឯងមើលទៅអឺខ្លុយយ៉ាយ៉ាយ៉ាខ្លុយមិនត្រូវហើយបីដងឯងតែទៅខ្លុយយូរឡងខ្លុយយូរហ្នឹងហើយអានេះធំបាទអីគេកែចឹងគឺបបទៅព្យ៉ាណូយូរឡងយូរឡងហើយស្អីស្អីយ៉ាហ្នឹងអត់ចេញទេអូអូអត់ដឹងអត់ដឹងអត់ដឹងឡើងចិត្តអីចិត្តអី con bé con bé bé yên trai nhầy tẩu Áo đây, áo đây Đâu vậy? Đâu, đâu, đâu Ừ, Anh à, nó căng ập chơi kia đây còn 3 và 3 này Một lé mình chui xuống rồi Ăn cả thầy là thầy là Siêu siêu siêu siêu siêu siêu Ah! Siêu Ah! Ờ, ah! Siêu siêu à, à, Anh làm siêu siêu Anh giấy bia vì siêu Anh này làm siêu siêu siêu siêu Anh xong <laughs> Con chơi mà đây Anh giấy bia vì siêu Anh em giấy mạnh Mạnh giấy Anh đâu Anh vô Anh vô Anh vô Anh vô Anh vô Anh vô Anh vô Anh vô Anh vô Bot bot. play. play. Mm. Betul. Bot bot bot bot bot bot. Oh. làm Lantak. Ơi. Lantak. Ba. Nó trộm. À, nó à, lên. À, nó ដំបូងហ្នឹងវានិយាយថាហ្នឹងវាបោះជីក៏ខ្វះពីពាក្យនៅខ្វះពីពាក្យអូទៅប្រាប់អានឹងជីគេជួយជីអាពេលនេះអត់តាន់អត់តាន់អត់តាន់អត់តាន់ឆ្លើយថាគេតោះតោះគេអូអានឹងដូចឆ្កែមែនទេដល់និយាយទៅឃើញអត់ដល់ដល់អត់ទេអត់ទេអត់ទេអត់ទេធ្វើសលេងធ្វើសលេងហ្នឹងអើកាយចោអត់ទេឡើយឡើយខ្ញុំជួយឡើយខ្ញុំជួយមួយទៀតចាខ្ញុំជួយមួយទៀតហាមហាមបើ ប្រើកាយការអូមែនមែនខ្លាចជាប់ដោយនេះកាយការយើងប្រើកយើងធ្វើកាយការហ្នឹងណាសាក់យកដល់ទៀមួនច្រើនទៅបំពេសាក់ទៅមើល ទៀតទៀតច្រើនទៀតទៀតទៀតអឺស្មាក់ដាក់អស់ហើយនៅមកដល់ប៉ុណ្្នឹងគាត់អស់ស្គមមិនយកមកអមអោតិចចង់តែឃើញអឺដល់មើលកែឆានអស់ហើយអស់ហើយអស់អស់ជំនួយឯងដល់មើលកែឆានទៀតទៀតទៀតទៀតអត់ទេ ឥឡូវដូរពាក្យឲ្យទៅដូរដូរដូរពីមកហើយចាញ់បាត់ហើយដូរពាក្យពីរឲ្យអឺអឺអឺអឺអឺអឺអឺស្គាល់ទៀតអើយវាសាតបាត់ក្រេមែនណាអើយ old school អឺយាយអត់ទេវត្តមៀងមែនអត់ទេអូអត់ប្រាប់អើយល់ហើយយល់ហើយសុំមកទៀតតែបើហើបឲ្យចោះអ្នកចម្រៀងអឺអឺ អូយអត់ស្គាល់ទេឈ្មោះមនុស្សនោះមករកបានមួយទៀតអូអត់ស្គាល់បានហើយអត់ធ្វើសម្បត្តិអត់ចូលមកបានរបស់គេងងទៀតអូចា ដៃដៃដៃដៃដៃដៃកកកអេអេមិនសិនមួយទឹកអូយយយមិនសិនមួយទឹកអង្គើឥឡូវខ្ញុំជួយមួយទៀតដោយសារតើក្រុមនេះដូចរៀងយូរដឹងចាញ់ឯងក្រុមនឹងចាញ់ចាញ់ស្រាប់ហើយណាគ្នាហើយបន្លេងជាវិរៈបរាខ្ញុំមកជួយទៀតមើលមើលរោមមើលបងពូជាងគេទៅហៅ ធ្វើមួយថ្ងៃអីអត់អត់ដល់និយាយអត់ហ្នឹងទៅដេកទៅស្អីគេអញទៅដេកទៅអីអញទៅដេកទៅចូលអីធ្វើហ្នឹងហ្នឹងហើយគេភ្លុំគេភ្លុំមិនភ្លុំឲ្យខំអាដាំពីលើគេឈប់សិននេះយល់ឡាយល់ឡាអត់យល់ឡាអាគេខំដំឲ្យស្គប់ទៅនឹងហ្នឹងអាដំមកថាទៀតហ្នឹងខ្ញុំយល់អាពេលគាត់ចាច់ ចុចជើងនេះឲ្យខំមើលនៅនេះមើលចេះទៅវាសក់រហូតអូខេអ្នកទាំងអស់គ្នាចឹងឥឡូវយើងបានរកឃើញក្រុមដែលចាញ់ហើយបាទក្រុមដែលចាញ់ហ្នឹងគឺជាក្រុមដែលខ្ញុំគិតថាឆ្លាតដោយសារតែតំបូងខ្ញុំគិតថានីកាធំធំហើយអារ៉ូក៏ធំធំដែរអញ្ចឹងពួកគាត់ប្រហែលជាមាន IQ រៀងខ្ពស់ប៉ុន្តែ turns out ពួកគាត់ IQ គាត់ទាបជាង ពួកយើងដែលជាងអ្នកដែលមិនសូវធំមកអូខេអ្នកទាំងគ្នាចឹងវីដេអូរបស់យើងគឺមានប៉ុណ្ណឹងថ្ងៃហ្នឹងបាទអរគុណទាំងគ្នាមែនតើអរគុណអ្នកទាំងគ្នាដែលបានមកចូលរួមជាមួយបុនលេងដូចគ្នាយើងអ្នកទាំងគ្នាអរគុណអ្នកទាំងគ្នាដូចគ្នាដែលបានតាមដានទស្សនាវីដេអូរហូតពីដើមរហូតដល់ចប់ចឹងខ្ញុំនឹងដាក់ Instagram របស់ពួកគាត់ម្នាក់មួយនៅទីនេះទីនេះទីនេះទីនេះទីនេះទីនេះគ្រប់ពេលវេលាគ្រប់ទីកន្លែងតែម្ដងមកដាក់កន្លែងតែម្ដងចឹងកុំភ្លេចទៅ follow ពួកគាត់នៅក្នុង Instagram របស់ពួកគាត់ផង គាត់ទៅស្រីស្អាតក៏ស្អាតដែរយើងឃើញមកហ្នឹងហើយ click here for more click here for more and click here for subscribe យេមីមីដល់មក